បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយ បាទចង់និយាយតាក់ទងទៅនឹងការដាក់ diamond បាទអញ្ចឹងការដាក់ diamond ហ្នឹងគឺខ្ញុំបានផ្អាករយៈធំដែរហើយដោយសារតែមានបញ្ហាដាក់វានិយាយទៅពិបាកទី1គឺយើងដាក់យឺតយ៉ាវពេកទី2គឺតម្លៃវាឡើងខ្ពស់បាទហើយក៏យឺតយ៉ាវក៏មិនមែនមកវិញខ្ញុំដែរគឺមកពី system website ចឹងទៅហ្នឹងហើយវាអាចថាមានបញ្ហាដោយសារចឹងណាអូខេចឹងឥឡូវគឺខ្ញុំត្រឡប់មកវិញជាមួយនឹងការដាក់ថ្មី promotion ថ្មីបាទគឺដាក់តម្លៃធូរថ្លៃជាងមុនហើយក៏មានការដាក់គឺលឿនជាងមុនបាទអ្នកទាំងអស់គ្នាបាទអញ្ចឹងជួយចែករំលែកវីដេអូនឹងផងសម្រាប់អ្នកដែលចង់ដាក់ diamond តម្លៃទាបហើយសុវត្ថិភាពខ្ពស់បាទហើយទទួលបាន diamond ច្រើនអញ្ចឹងអ្នកទាំងអស់គ្នាឃើញស្រាប់ហើយគឺ60ដុល្លារគឺបានរហូតដល់4000ជាងបើយើងដាក់ធម្មតា50ដុល្លារបានតែ3000ហ្នឹងមែនទេបាទ បាទនេះ50ដុល្លារគឺ3600ជាងបាទអញ្ចឹងឃើញស្រាប់អី22ដុល្លារ11ដុល្លារ32 42បាទអញ្ចឹងគឺតម្លៃវាល្អមែនតើអ្នកទាំងអស់គ្នាបាទ1700 diamond គឺ150ដុល្លារបាទនេះ8000 diamond គឺ120ដុល្លារបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់បាន diamond ដែលសុវត្ថិភាពខ្ពស់ហើយយើងត្រូវការតែ ID ទេអ្នកទាំងអស់គ្នាបាទ ID ឈ្មោះបាទតែប៉ុណ្្នឹងទេអញ្ចឹងជួយ share ម្នាក់មួយផង បាទបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តខ្ញុំបាទហើយគ្រប់គ្រងខ្ញុំបាទហើយសូមអធិស្ឋានចំពោះប្រហែលថ្ងៃហ្នឹងតកតងនឹងការលក់ Hero បាទអញ្ចឹងបើសិនជាមានអ្នកទិញរៀងច្រើន គឺខ្ញុំប្រកាសជាយឺតយ៉ាងអ្នកទាំងអស់គ្នានឹងស្រាប់ហើយបាទម្នាក់ឯងបាទអញ្ចឹងគឺយើងធ្វើមួយមួយបាទកុំបខំអញ្ចឹងណាអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាកុំភ្លេចជួយ share ទាំងអស់គ្នាបាទ like ម្នាក់មួយផងហើយកុំភ្លេចសម្រាប់អ្នកថ្មីកុំភ្លេច like page follow ដាក់ cipher ម្នាក់មួយផងបាទអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាទ